លើកដល់គេដំបងយើងជួបគ្នានៅអាយសាលាតែនិយាយគេមិនចេះចំនិយាយពីរឿងស្នេហា Got me on my feeling ចង់បាននោមមកធ្វើជាសង្សារមិនខ្វល់តែចាំយូរប៉ុណ្ណា តែ បងនៅចាំដល់រៀមរា I can see your beauty in your eye នឹកស្រមៃថា sleeping by my side I've been trying to get back ខ្លះលួយផឹកឲ្យតែស្រមៃ Shorty feeling me Come and fuck my life ការឃើញនាងដំបងនាងឈរនៅកណ្ដាលភ្លៀងមេធ្លាក់ខ្យល់ទៅជាងអង្គុយម្នាក់ឯងសរសេរបទចម្រៀងលួចស្រឡាញ់គេតែម្នាក់ឯងហើយលួចមកតែចម្រៀងជាងអីហត់ទៅតាមវេហាមិនដឹងថ្ងៃណានឹងដល់នាង Shorty you look perfect ឃើញនៅពេលបាភ្នែក មិនចង់ឲ្យអូនទៅអ្នកផ្សេងឲ្យបរមអ្នកនេះសារភាពស្នេហាមួយនេះទៅតាមសំឡេងថារូបខ្ញុំមិនល្អគ្រប់គ្រាន់ក៏ដឹងច្បាស់ថាមិនអាចស្រឡាញ់បង ត្រឹមមួយវិនាទីទួនៅក្បែរគ្នាបានមួយភ្លែតក៏រូបខ្ញុំគិតថាវាក្រំក្រន់ក៏ដឹងខ្ញុំមិនល្អក្រំក្រន់ក៏ដឹងច្បាស់ថាមិនអាចស្រឡាញ់បង ត្រឹមមួយវិនាទីទូនៅក្បែរគ្នាបានមួយព្រេតក៏រូបខ្ញុំគិតថាវាក្រំក្រននាងធ្លាប់ប្រាប់ខ្ញុំថាចង់ទៅដើរលេងតែរូបខ្ញុំរវល់អង្គុយធ្វើ play now I'm feeling bad ឃើញនាងឈរជាមួយនឹងអ្នកផ្សេង Thought that you would love me That's another man Now I'm feeling so bad គូក្បាលនេះវាចង់ stare ក្តីសំងំនៅក្នុងផ្ទះពេលរងព្រៀបដោយអៃសនឹងរលីក៏ព្រោះតែភ្លើងឆេះកាលពីមុនធ្លាប់ជឿលើចិត្តស្រីក៏មិនដែលគិតថានឹងមានអ្នកទី3អូនគិតថាបងនឹងដូចជាកបីពេលបងតាមតាន់ថាមិនដែលខ្វល់ពីស្រីយ៉ាតែខ្ញុំមិនដែលខ្វល់ ខ្ញុំនេះកាកសំណត់ Yeah girl treat me ដូចជាកាកសំណត់តែជាមួយគេចោះ Yeah go away ខ្ញុំមិនចង់ដឹងឮ girl stay away stop that bullshit don't wanna play នាងគឺជា gamer ខ្ញុំជា game ខ្ញុំនៅជាចាប់ still hit the same តែជាមួយគេចោះ I don't blame Yeah I smoke kush from my pain Yeah let that bitch out my brain Yeah ដឹងថារូបខ្ញុំមិនអត់គ្រប់គ្រាន់ក៏ដឹងច្បាស់ថាមិនអាចស្រឡាញ់បង ត្រឹមមួយវិនាទីទួនៅក្បែរគ្នាបានមួយភ្លេតក៏រូបខ្ញុំគិតថាវាក្រំក្រនក៏ដឹងខ្ញុំមិនល្អក្រំក្រនក៏ដឹងច្បាស់ថាមិនអាចស្រឡាញ់បងត្រឹមមួយវិនាទីទួនៅក្បែរគ្នាបានមួយភ្លេតក៏រូបខ្ញុំគិតថាវាគ្រប់គ្រាន់ណាណាណាណាណាណា